នៅច្បាប់ចែកចាក្រុមបាត់ចម្រៀងក្រុមចំណងជើងថាខ្ញុំស្រឡាញ់ស្រីតូចសូមអញ្ជើញឡើងរំដល់គ្នាបាទសូមធ្នោថាដៃពីយ៉ាងខ្លាំងបាទសូមអញ្ជើញឡើងរំបាទមិនកវណ្ណាកវណ្ណាដល់ញ៉ៃកវណ្ណាអើយ ខ្ញុំស្រឡាញ់ព្រេងតូចក្រមសំគ្រូចចង្កេងរៀបដូចមើលព្រឺព្រួយចិនដាមើលចែកចាស់នេត្រាហេមិនរំសង្ហាយទាំងចាចាចា មាននរណារំដូចសម្រាប់ជាមួយផង ហត់តែរបាំឬទេខ្ញុំមនុស្សលូតហើយលើទំនេរប្រហត់បាំងទេរបាំងទេផ្នែកសម្រាប់ជាមួយផង ខ្ញុំត្រឡាញ់ត្រីតូចត្រង់សំត្រួចចង្កែងរៀងរួចមើលព្រឹកទៅចិនដាមើលឆ្អែតឆ្អែតនេត្រាពុនរំសង្ហាជីត្រឹមចាតែថាមានណារំដូចសម្រាប់ជាមួយផង ផងតែរំបានឬទេ សូមអរគុណយ៉ាងច្រើនអញ្ចឹងហើយសូមអញ្ជើញបងប្អូនណាដែលមានចិត្តស្នាសិល្បៈសូមអញ្ជើញឡើងកាន់វេទិកាឆាកដើម្បីបញ្ចុះឈ្មោះនៅកម្មវិធីនេះបាទសូមអញ្ជើញ មើលបែកប្រសែងមើលមេឃស្រទុំនឹងឲ្យមើលភ្នំបែកប្រសែងបងគិតដល់សង្សារខិនខ្លួនឯងអូល្អនឹងអើយខ្ញុំនេះរត់ណាតូណានឹងរត់ណាតូស្រែនឹងអើយឬបែតូចាំងកានឹងរត់ណាតូស្រែនឹងអើយឬបែតូចាំងកាសង្សារបងវារត់តូ ប្តីមុនអូល្អនាងអើយរួទេណាសងបងរួមុខខាងអយសងរៀមដៃវាអយជួងយកមុខខាងអយសនាងអើយរៀមដៃអយជួងអយរួថ្មីនាងអើយសងបងអូល្អនាងអើយអាស្លឹមមកបងនឹងជាចិត្ត ងវាអាក្រក់នាងឲ្យសក់បងវាកិនច្រាញ់មានក្រមុំនាងឲ្យចំស្លាញ់អូល្អនាងឲ្យទុចិត្តអាបាញ់កែត្រង់ចេះជាយ៉ាតណាលោកនាងឲ្យចេះរួងក្បាលត្រង់ចេះជាយ៉ាតំលងនាងឲ្យចេះរួងក្បាលត្រង់ណែចេះបាញ់នាងឲ្យកែត្រង់អូល្អនាងឲ្យត្រង់រួតែប្រុងស្រាប់ អាក្រក់នឹងសក់បងវាកាន់ច្រាញ់រូបបងវាអាក្រក់នឹងសក់បងវាកាន់ច្រាញ់នាងក្រមុំនាងចំស្លាញ់អូល្អនាងទុកចិត្តហាបាញ់កែត្រង់ចេះជីចាតំណាលងនាងចេះរូងក្បាលត្រង់ចេះជីចាតំលងនាងចេះរូងក្បាលត្រង់ណែចេះបាញ់នាងអើយកែត្រង់អូល្អនាងអើយត្រង់រួតែព្រងស្រាប់ ពីខ្នងទ្រូងដល់បែងដងឃ្លារហូតដល់ថ្លើស្នេហ៍ដែលអូនផ្ដាអូនក៏បាញ់ចំដោយមិនបានព្រៀនមិនបានប្រាប់បងឲ្យកាត់ចិត្តសុកសុកក៏ទៅបាត់ឲ្យបងស្ទើរឈួតស្ទើរជាដឹងទេថាបែងដង